ខ្ញុំកណានាមយនចិន្តាជាព្រះភិក្ខុគង់នៅវត្តវិហារខ្ពស់នេះផ្ទាល់សូមសួរលោកម្ចាស់គ្រូមួយសំណួរអ្នកខ្លះមានទិដ្ឋិយល់ឃើញថាញាតិញោមពុទ្ធបរិស័ទសុទ្ធតែទទួល នៅបាបទាំងអស់គ្នាកម្រនឹងទទួលបាននៅបុណ្យណាស់ដូច្នេះសូមសួរលោកម្ចាស់គ្រូថាតើញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់ទានសុទ្ធតែទទួលបាននៅបាប ឬក៏មិនទទួលទេ បើបាបព្រោះហេតុអី បើបាបមកតលេងនឹងអីមកបាបហ្នឹងបើនៅផ្ទះអត់កើតបាបទេពីព្រោះទីវត្តទីអារាមកន្លែងគេគោរពមិនមែនកន្លែងមករំទេណាអ្នកមករំក្នុងវត្តមិនលើសកូនមេប្រមាណទេកូនមេមករំផ្ចាញ់ព្រះអ្នកណាមករំក្នុងវត្តរំផ្ចាញ់លោកណាពីព្រោះកន្លែងវត្តអារាមគឺជាកន្លែងស្ងប់ស្ងាត់ដែលយើងមករំក្នុងវត្ត វាមិនរំចាញ់ព្រះចាញ់លោកណានិយាយចឹងម៉ែនិយាយចឹងដូចតឹងណាលោកនឹងចេញមកតឹងហ្មងអញធ្លាប់តរំតាំងពីម៉ែដល់កូនហ្នឹងមកទៅនិយាយចឹងណាពីព្រោះរំយើងគិតមើលមិនមែនរំដោយមហាកុសលទេរៀនអភិធម្មមើលទៅរំមានលោភៈលោភៈហ្នឹងមិនមែនលោភៈឧបេខាទៀតលោភៈសោមនស្ស សេចក្តីត្រេកអរសេចក្តីភ្លើតភ្លើនហ្នឹងมันរំកើតហើយឲ្យបានប៉ុនមិនអារម្មណ៍ក្នុងវត្តសួរថាបានប៉ុនមិនណាញាតិញោមថាទៅបានប៉ុនឯបានបាបរំក្នុងវត្តថាទៅកុំថាអាត្មាអ្នកថាថាទៅណារំក្នុងវត្តហ្នឹងបានប៉ុនឯបានបាបណាកន្លែងវត្តគេមិនមែនកន្លែងមករំទេកន្លែងគេមកគោរព កន្លែងគេមកអោនលំទោនណែហើយដល់យើងបង្កើតការរំការរែកក្នុងវត្តកាត់បន្ថយការគោរពហើយកាត់បន្ថយហើយយូរយូរទៅរំយូរយូរយូរយូរទៅមកវត្តវាអត់បាន ផលប្រយោជន៍អីពីវត្តសោះមានតែខាតអាត្មាមើលមានតែខាតអ្នកធ្វើបុណ្យទាំងឡាយចង់បានតែមនុស្សច្រើនជាការពិតហើយចង់បានមនុស្សច្រើននឹងប៉ុន្តែច្រើនឲ្យវាស្គាល់វត្ត ថាស្គាល់វត្តហ្នឹងមិនមែនតែមនុស្សទេចាបក៏វាស្គាល់ដែរអមាន ដើមឈើខ្ពស់ខ្ពស់ព្រៀបក៏វាស្គាល់ដែរវាចំណាំទៅកន្លែងដេកស្រួលវាមកដេកព្រៀបស្គាល់ដែរតែព្រៀបស្គាល់វត្តតែប៉ុន្តែប៉ុនស្គាល់វត្តហ្នឹងវាមកធ្វើអីមកអាចដាក់មកអាចដាក់ពហិមកអាចដាក់ព្រះអីចឹងទៅវាស្គាល់ទេណាស្គាល់ទេស្គាល់វាចាំណាប៉ុនគ្រាន់ថាវាអត់ដឹងថាវត្តហ្នឹងកន្លែងគេគោរពទេ មែនទេពហិតិចៈសួរសួរមកអាចដាក់ពហិហើយយើងថាព្រៀបអត់ដឹងអីបានអាចដាក់ព្រះយើងយកសម្រាមមកបោះចោលក្នុងវត្តស្មានតែដឹងជាងព្រៀបមែនឬមែនស្ដីបន្តិចចុះភាកច្រើនគេទេសនាច្រើននៅសរសើរប៉ុន្តែពិតអ្វីដែលគួរសរសើរគួរសរសើរដូចជាយើងធ្វើទានកសាងវត្តអានឹងជាអ្វីដែលគួរសរសើរជាអ្វីដែលគួរអនុមោទ ទនីប៉ុន្តែកសាងឲ្យមិនចេះថែរក្សាជាកលែងគូស្ដីឲ្យអាហ្នឹងណាញាតិញោមពុទ្ធបរិស័ទសនុករបនណាស់ប្រសិនបើយើងដឹងទៅដឹងទីហោថាក្រន់តែមកដល់ខ្លងទ្វារហ្នឹងនឹកឃើញថាវត្តដោះមួកភ្លាមណាក្រន់តែយើងចាប់ផ្ដើមទាញដៃដោះមួកហ្នឹងបានបនតាំងពីហ្នឹងមកមែនទេមែនទេមិនបានបានបនញាតិញោម ព្រោះវាមានការកោតក្រែងការគោគោរពនឹងអាមកដល់ទីលានគេធ្វើស្អាតស្អាតឡើងទៅពហិអីហ្នឹងដោះស្បែកជើងណាដោះតំណប់ជើងបើថាខ្លាចបាត់កាន់អញ្ចឹងទៅក្រំតញាតញោមដោះតំណប់ជើងប្រៀបធៀបនឹងនៅឯផ្ទះយើងតាមកម្មចរិតធម្មតាយើងមិនដោះទេប៉ុន្តែកន្លែងនេះហេតុអីបានជាយើងដោះមកពីមានសេចក្តីគោគោរព ក្រំតែអោនដោះស្បែកជើងប៉ុណ្ណឹងញាតិញោមបានបនច្រើនមែនទែនណាមកដល់ឃើញប្រសង់ក្នុងវត្តអីចឹងទៅដោះមួកប៉ុន្តែពិតមួកគេត្រូវដោះតាំងពីខ្លងទ្វារមកម្លេះកន្លែងដែលត្រូវដោះមួកហ្នឹងហើយអញ្ចឹងចូលមកវត្តរបៀបហ្នឹងគេចូលមកកោតក្រែងអញ្ចឹងមកដល់ជិះម៉ូតូអីអីចូលមក តាមសំគួរក្នុងវត្តក្នុងអារាមហ្នឹងវាគួរតែបណ្ដើរទៅទៀតហ្នឹងវាមិនសំគួរជីកត្រិនចុះត្រិនឡើងចឹងទេ ក្នុងវត្តនោះហ្នឹងហើយប៉ុននោះប៉ុនកុសលនាំឲ្យបានអាយុវែងប៉ុនកុសលនាំឲ្យមានសេចក្តីចម្រើនណាហើយតើកាលណាយើងអត់បានណែនាំគ្នាពីត្រង់ចំណុចហ្នឹង យើងរកប៉ុនអត់ឃើញប៉ុនហ្នឹងដល់តែអស់លុយប៉ុនហ្នឹងតែតតែអស់នេះអស់នោះប៉ុន្តែអស់លុយហើយក៏មិនប្រកាសថាបានប៉ុនច្រើនទេកុំគិតតែថាអស់លុយហើយស្រាប់តែបានប៉ុនច្រើនមែនទេណាអាត្មាចង់និយាយពីរឿងអស់លុយអត់បានប៉ុនប្រទេសហ្នឹងជួលបាសឲ្យគេរំបានប៉ុនទេទិញស្រាឲ្យគេផឹកបានប៉ុនទេ អស់លុយទេប៉ុន្តែអស់របៀបហ្នឹងបានប៉ុនណាអញ្ចឹងប៉ុនគេមិនប្រែថាអស់លុយទេប៉ុនមិនប្រែថាអស់ទ្រព្យទេប៉ុនគឺប្រែថាការសម្អាតចិត្តឲ្យល្អអ្នកចូលវត្តនឹងមានចិត្តស្អាត អ្នកចូលវត្តនឹងមានចិត្តល្អអានឹងឯងហៅថាមកសន្សំប៉ុនណា ចឹងមកវត្តសន្សំបុណ្យវត្តសម្រាប់ធ្វើកុសលវត្តសម្រាប់សន្សំបុណ្យសន្សំបុណ្យហ្នឹងគឺថាមកដល់វត្តទោះបីជានៅនៅទីផ្ទះរបស់យើងនឹងធ្លាប់កាចធ្លាប់ជេរធ្លាប់បចោមកដល់វត្តហ្នឹងទម្លាក់មានអ្នកចោះទម្លាក់ការកាចហ្នឹងចោះណាទម្លាក់ការក្អេងក្អាងទម្លាក់ការតម្លើងមានអ្នកនឹងចោះទុនភ្លុនអោនលំតូន ណាចំពោះព្រះរតនត្រ័យពីព្រោះទីវត្តទីអារាមហ្នឹងក្នុងវត្តហ្នឹងគេទិញថ្វាយព្រះសង្ឃថ្វាយព្រះពុទ្ធថ្វាយព្រះធម៌ថ្វាយព្រះសង្ឃអញ្ចឹងទីវត្តទាំងមូលហ្នឹងមិនមែនដីយើងទេ មិនមែនដីអ្នកស្រុកទេណាចេះកោតចេះញញើតសម្រាមក៏មិនហ៊ានបោះមកសួរញាតិញោមឲ្យចាំឆ្លើយខ្លួនឯងទៅ បើសិនបើយើងហូបអំពៅអីគ្រាន់តែបោះចោលសម្រាមក្នុងវត្តហ្នឹងបានបនឯបានបាបបានបនឯបានបាបបានបនឯបានបាបហ្នឹងហើយហើយបើយើងឃើញទៅដើរទៅឃើញថង់ឃើញអីរើសយកទៅចោលឯក្រៅវត្តកន្លែងសំគោះបានបនឯបានបាបបានបនឯបានបាបបនរបៀបហ្នឹងអស់លុយអីអត់ទេហ្នឹងហើយ ប៉ិនអញ្ចឹងមិនធ្វើទេប៉ុនសម្អាតអីអញ្ចឹងអញ្ចឹងមិនសូវធ្វើទេដល់ទៅចូលលុយគេឲ្យពោហែអានឹងបានចូលលោកអ្នកមានបច្ច័យមួយដៃធំមកខ្លួនពេញកមុំរឿងស័កសមមកចូលប៉ុនសូមឲ្យមានអាយុវែងរូបសម្រស់ស្អាតគេឲ្យពោហែអញ្ចឹងទៅបានតែញឹមទៅអានឹងប៉ុនណានឹងចេញទៅវិញរំធាក់គ្នាកាប់គ្នានឹង ភាកច្រើនសម្គាល់ប៉ុនតន្តិចកន្លែងហ្នឹងអដល់ទៅវិញទៅវាអត់បានសម្រួមអត់បានប្រយ័ត្នជិះទៅបុកគ្នាងាប់ទៅបន្ទោសថាប៉ុនអត់ជួយឥឡូវទៅលេងពេលយប់វាអស់កម្លាំងទៅដល់ពេលថ្ងៃដេកយកកម្លាំងទុកយប់ទៀតណាមិនជាថាអីទេវាទៅជាទម្លាប់ទៅហើយណាប៉ុន្តែបើសិនជាព្រះគ្រូចៅអធិការឬក៏លោកអាចារ្យអីអាច រៀបចំពេលដែលមនុស្សមកច្រើននឹងធ្វើឲ្យមានរបៀបរៀបរយមិនបាច់ថាដល់តែថាឲ្យបានស្ដាប់ធូរអីទេពេលយប់នឹងអ្នកដែលចូលមកក្នុងវត្តទាំងអស់ហ្នឹងគ្រាន់តែថាមកជុំគ្នាម្ដុំសូត្រនមោតសៈឲ្យបានតែ3ចប់ហើយចាំរំចុះអាហ្នឹងក៏ល្អដែរណាប៉ុន្តែតាមមើលអ្នកមកលេងគឺមកលេងមែនហ្មងអត់ដឹងថាប៉ុនហ្នឹងយ៉ាងម៉េចទេ តាមកន្លែងផ្សេងផ្សេងនេះអាត្មាធ្លាប់ដឹងណានេះមិនដឹងមិនទេមិនដឹងព្រោះមិនបានមកលេងគេណាហើយដល់តែវាយកអាការលេងធំពេកសេចក្តីគោរពស្រុតចុះហើយទាំងជាមើលតបនចប់សម្រាមពេញវត្តដល់សម្រាមពេញវត្តអ្នកបោះសម្អាតគឺលោកសង្ឃក្បាលតងោលនឹងឯងណា អ្នកបោសសម្អាតយាយតាក្បាលតងើលតងើលហ្នឹងអ្នកបោសហ្នឹងហើយនេះពាក់ព័ន្ធសំណួរសួរមួយនេះខ្ញុំកាលណានាមយនចិន្តាជា ព្រះភិក្ខុគង់នៅវត្តវិហារខ្ពស់នេះផ្ទាល់សូមសួរលោកម្ចាស់គ្រូមួយសំណួរអ្នកខ្លះមានទិដ្ឋិយល់ឃើញថាញាតិញោមពុទ្ធបរិស័ទសុទ្ធតែទទួលនៅបាបទាំងអស់គ្នាកម្រនឹងទទួលបាននៅបុណ្យណាស់ ដូច្នេះសូមសួរលោកម្ចាស់គ្រូថាតើញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់ទានសុទ្ធតែទទួលបាននៅបាប ឬក៏មិនទទួលទេបើបាបព្រោះហេតុអីបើបាបគឺអាមកវត្តអត់ថ្វាយគុំព្រះសោះនោះណាមកតលេងនឹងឯងមកបាបហ្នឹងបើនៅផ្ទះអត់កើតបាបទេពីព្រោះទីវត្តទីអារាមកន្លែងគេគោរពមិនមែនកន្លែងមករំទេណា អ្នកមរំក្នុងវត្តមិនលើសកូនមាប្រមាណទេកូនមាមរំផ្ចាញ់ព្រះ អ្នកណាមរំក្នុងវត្តរំផ្ចាញ់លោកណាពីព្រោះកន្លែងវត្តអារាមគឺជាកន្លែងស្ងប់ស្ងាត់ដែលយើងមករំក្នុងវត្ត វាមិនរំផ្ចាញ់ព្រះផ្ចាញ់លោក ណានិយាយចឹងម៉ែនិយាយចឹងដូចតឹងណាលោកហ្នឹងចេញមកតឹងតែមកអញធ្លាប់តារំតាំងពីម៉ែដល់កូនហ្នឹងមកទៅនិយាយចឹងណាពីព្រោះរំយើងគិតមើលមិនមែនរំដោយមហាកុសលទេរៀនអភិធម្មមើលទៅរំមានលោភៈលោភៈហ្នឹងមិនមែនលោភៈឧបេខាទៀតលោភៈសោមនស្សសេចក្តីត្រេកអរសេចក្តីភ្លើតភ្លើន ហ្នឹងមិនរំកើតហើយឲ្យបានប៉ុនមិនអារម្មណ៍ក្នុងវត្តសួរថាបានប៉ុនមិនណាញាតិយោថាទៅបានប៉ុនឯបានបាបរំក្នុងវត្តថាទៅកុំថាអាត្មាអ្នកថាថាទៅណារំក្នុងវត្តហ្នឹងបានប៉ុនឯបានបាបណាកន្លែងវត្តគេមិនមែនកន្លែងមករំទេកន្លែងគេមកគោរព កន្លែងគេមកអោនលំទោនណាហើយដល់យើងបង្កើតការរំការរែកក្នុងវត្តកាត់បន្ថយការគោរពហើយកាត់បន្ថយហើយយូរយូរទៅរំយូរយូរយូរយូរទៅមកវត្តវាអត់បានផលប្រយោជន៍អីពីវត្តសោះមានតែខាតអាត្មាមើលមានតែខាត អ្នកធ្វើបុណ្យទាំងឡាយចង់បានតែមនុស្សច្រើនជាការពិតហើយចង់បាន មនុស្សច្រើនហ្នឹងប៉ុន្តែច្រើនឲ្យវាស្គាល់វត្ត ថាស្គាល់វត្តហ្នឹងមិនមែនតែមនុស្សទេចាបក៏វាស្គាល់ដែរអមាន ដើមឈើខ្ពស់ខ្ពស់ព្រៀបក៏វាស្គាល់ដែរវាចំណាំទៅកន្លែងដេកស្រួលវាមកដេកព្រៀបស្គាល់ដែរតែព្រៀបស្គាល់វត្តតែប៉ុន្តែប៉ុន្តែស្គាល់វត្តហ្នឹងវាមកធ្វើអីមកអាចដាក់មកអាចដាក់ពហិមកអាចដាក់ព្រះអីចឹងទៅវាស្គាល់ទេណាស្គាល់ទេស្គាល់វាចាំណាប៉ុន្តែគ្រាន់ថាវាអត់ដឹងថាវត្តហ្នឹងកន្លែងគេគោរពទេ មែនទេពហិតិចៈស្រួលស្រួលមកអាចដាក់ពហិហើយយើងថាងព្រៀបអត់ដឹងអីបានអាចដាក់ព្រះគឺយើងយកសម្រាមមកបោះចោលក្នុងវត្តស្មានតែដឹងជាងព្រៀបមែនឬមែនស្ដីបន្តិចចុះភាកច្រើនគេទេសនាច្រើនសរសើរប៉ុន្តែពិតអ្វីដែលគួរសរសើរគួរសរសើរដូចជាយើង ធ្វើទានកសាងវត្តអានឹងជាអ្វីដែលគួរសរសើរជាអ្វីដែលគួរអនុមោទ តនីប៉ុន្តែកសាងឲ្យមិនចេះថែរក្សាជាកលែងគូស្ដីឲ្យអាហ្នឹងណាញាតិញោមពុទ្ធបរិស័ទសនុករួបនណាស់ប្រសិនបើយើងដឹងទៅដឹងទីហោថា ក្រន់តែមកដល់ខ្លងទ្វារហ្នឹងនឹកឃើញថាវត្តដោះមួកភ្លាមណាក្រន់តែយើងចាប់ដើមទាញដៃដោះមួកហ្នឹងបានបនតាំងពីហ្នឹងមកមែនទេមែនទេមិនបានបានបនញាតិញោម ព្រោះវាមានការកោតក្រែងការគោគោរពនឹងបើដល់ទីលានគេធ្វើស្អាតស្អាតឡើងទៅពហិអីហ្នឹងដោះស្បែកជើងណាដោះតំណប់ជើងបើថាខ្លាចបាត់កាន់អញ្ចឹងទៅក្រំតែញាតញោមដោះតំណប់ជើងប្រៀបធៀបនឹងនៅឯផ្ទះយើងតាមកម្មចដៅធម្មតាយើងមិនដោះទេប៉ុន្តែកន្លែងនេះហេតុអីបានជាយើងដោះមកពីមានសេចក្តីក៏គោរពក្រំតែអោនដោះស្បែកជើងប៉ុណ្ណឹង ញាតិញោមបានបន់ច្រើនមែនទែនណាមកដល់ឃើញប្រសង់ក្នុងវត្តអីចឹងទៅដោះមួកប៉ុន្តែពិតមួកគេត្រូវដោះតាំងពីខ្លោងទ្វារមកម្លេះកន្លែងដែលត្រូវដោះមួកហ្នឹងហើយអញ្ចឹងចូលមកវត្តរបៀបហ្នឹងគេចូលមកកោតក្រែងអញ្ចឹងមកដល់ជិះម៉ូតូអីអីចូលមកតាមសំគួរក្នុងវត្តក្នុងអារាមហ្នឹងវាគួរតែបណ្ដើទៅទៀតហ្នឹងវាមិនសំគួរ ជីកត្រិនចុះត្រិនឡើងចឹងទេ ក្នុងវត្តនោះហ្នឹងហើយប៉ុននោះប៉ុនកុសលនាំឲ្យបានអាយុវែងប៉ុនកុសលនាំឲ្យមានសេចក្តី ចម្រើនណាហើយតើកាលណាយើងអត់បានណែនាំគ្នាពីត្រង់ចំណុចហ្នឹងយើងរកប៉ុនអត់ឃើញប៉ុនហ្នឹងដល់តែអស់លុយប៉ុនហ្នឹងតែតតែអស់នេះអស់នោះប៉ុន្តែ អស់លុយហើយក៏មិនប្រកាសថាបានបនច្រើនទេកុំគិតតែថាអស់លុយហើយស្រាប់តែបានបនច្រើនមែនទេណាថ្មចង់និយាយពីរឿងអស់លុយអត់បានបនប្រទេសហ្នឹងជួលបាសឲ្យគេរំបានបនទេទិញស្រាឲ្យគេផឹកបានបនទេអស់លុយទេប៉ុន្តែអស់របៀបហ្នឹងបានបនទេអញ្ចឹងបនគេមិនប្រែថាអស់លុយទេ បុណ្យមិនប្រែថាអស់ទ្រពទេបុណ្យគឺប្រែថាការសម្អាតចិត្តឲ្យល្អអ្នកចូលវត្តនឹងមាន ចិត្តស្អាតអ្នកចូលវត្តនឹងមានចិត្តល្អអានឹងឯងហៅថាមកសន្សំបុណ្យណាអញ្ចឹងមកវត្តសន្សំបុណ្យវត្តសម្រាប់ធ្វើកុសលវត្តសម្រាប់សន្សំបុណ្យ សំបុណ្យហ្នឹងគឺថាមកដល់វត្តទោះបីជានៅនៅទីផ្ទះរបស់យើងហ្នឹងធ្លាប់កាចធ្លាប់ជេរធ្លាប់បចោមកដល់វត្តហ្នឹងទម្លាក់មានអ្នកចោះទម្លាក់ការកាចហ្នឹងចោះណាទម្លាក់ការក្អេងក្អាងទម្លាក់ការតម្លើងមានអ្នកហ្នឹងចោះទុនភ្លុនអោនលំតូនណាចំពោះព្រះរតនត្រ័យ ពីព្រោះទីវត្តទីអារាមហ្នឹងក្នុងវត្តហ្នឹងគេទិញថ្វាយព្រះសង្ឃថ្វាយព្រះពុទ្ធថ្វាយព្រះធម៌ថ្វាយព្រះសង្ឃអញ្ចឹងទីវត្តទាំងមូលហ្នឹងមិនមែនដីយើងទេ មិនមែនដីអ្នកស្រុកទេណាចេះកោតចេះញញើតសម្រាមក៏មិនហ៊ានបោះមកសួរញាតិញោមឲ្យចាំឆ្លើយខ្លួនឯងទៅបើសិនបើយើងហូបអំពៅអីគ្រាន់តែបោះចោលសម្រាមក្នុងវត្តហ្នឹងបានបនឯបានបាប បានបនឯបានបាប បានបន់ឯបានបាបហ្នឹងហើយហើយបើយើងឃើញទៅដើរទៅឃើញថង់ឃើញអីរើសយកទៅចោលឯក្រៅវត្តកន្លែងសំគោះបានបន់ឯបានបាបបានបន់ឯបានបាបបន់របៀបហ្នឹងអស់លុយអីអត់ទេហ្នឹងហើយប៉ិនអញ្ចឹងមិនធ្វើទេបន់សម្អាតអីអញ្ចឹងអញ្ចឹងមិនសូវធ្វើទេ ដល់ទៅចូលលុយគេឲ្យពោហែអានឹងបានចូលលោកអ្នកមានបច្ច័យមួយដៃធំមកខ្លួនពេញកំមុំរឿងស័កសមមកចូលប៉ុនសូមឲ្យមានអាយុវែងរូបសម្រស់ស្អាតគេឲ្យពោហែអញ្ចឹងទៅបានតែញឹមទៅហ្នឹងប៉ុនណានឹងចេញទៅវិញរំធាក់គ្នាកាប់គ្នានឹងភាកច្រើនសម្គាល់ប៉ុនតន្តិចកន្លែងហ្នឹង អដល់ទៅវិញទៅវាអត់បានសម្រួមអត់បានប្រយ័ត្នជិះទៅបុកគ្នាងាប់ទៅបន្ទោសថាបនអត់ជួយបនមិនមែនជួយមិនឲ្យគ្រោះថ្នាក់ឯណាណីដូចយើងប្រាថ្នានោះទេពីព្រោះបនជួយសម្អាតឲ្យយើងចិត្តស្អាតតែបើយើង ធ្វើបនមិនសម្អាតចិត្តបននឹងតិចហើយញាតិញោមដូចគ្នានឹងយើងធ្វើស្រែអញ្ចឹងមិនសំខាន់ពីរឿងត្រឹមតែបាចពូជទៅក្នុងស្រែទេ សំខាន់គឺយើងធ្វើស្រែនឹងឲ្យស្អាតទៅទៀតបានស្មៅវាមិនដោះស្មៅតាមពិត គឺជាសត្រូវរបស់ស្រែវាដោះជាធម្មជាតិរបស់វាដូចកិលេសអញ្ចឹងវាតែងតែដោះអញ្ចឹងអញ្ចឹងការដែលយើងធ្វើស្រែមិនមែនសំខាន់ត្រឹមតែយើងចេះបាចពូជទៅក្នុងស្រែទេ សំខាន់គឺយើងចេះសម្អាតស្រែនឹងកុំឲ្យមានស្មៅទៀត ដាក់ជីដាក់ទឹកទៀតបានពូជនឹងដុះល្អធ្វើបន់មិនមែនសំខាន់តែទៅលើអស់ទ្រពទេមិនមែនថាมันសំខាន់ទេប៉ុន្តែវាមិនសំខាន់តែមួយមុខហ្នឹងបើយើងអត់មានអីធ្វើបន់ក៏មិនដឹងបានអីវត្តអញ្ចឹងដែរវាសំខាន់ដូចពូជទៅក្នុងស្រែអញ្ចឹងបើបោចតែស្មៅសម្អាតតែស្មៅដាក់តែជីយើងមិនបាច់ពូជដាក់ក៏វាមិនដោះដែរណាទៀនដែលយើងធ្វើក៏ដូចគ្នា បើអស់តែលុយតែកាក់តែយើងអត់ប្រុងប្រយ័ត្នអត់ បានតាមដានអត់បានសម្អាតចិត្តរបស់យើងដែលដូចជាស្រែនឹងឲ្យបានល្អទេពូជដែលដាក់ទៅនឹងវាដោះដែរប៉ុន្តែវាដោះលាយជាមួយស្មៅយូរយូរទៅវាមិនទាំងឈ្នះស្មៅផងស្មៅល្អជាងផងផលវាបានតិចអញ្ចឹងទៅជួនកាលពូជយើងដាក់ច្រើនជាងគេប៉ុន្តែខ្វះការថែរក្សាផលបានទៅតិចជាងគេក៏មានដែរពីព្រោះអីពីព្រោះខ្វះការថែរក្សាថែរក្សាធ្វើទៀនធ្វើបុណ្យក៏ដូចគ្នាណា ចឹងសំខាន់នៃការធ្វើបុណ្យសំខាន់គឺជាការជំរះចិត្តឲ្យស្អាតអញ្ចឹងមកវត្តមកវាត្រូវតាំងចិត្តថាបើយើងថាមិនមកធ្វើបុណ្យយើងហៅថាខ្ញុំទៅជំរះចិត្តខ្ញុំទៅសន្សំចិត្តល្អតាំងចិត្តអញ្ចឹងមកពីផ្ទះមកធ្វើបុណ្យហ្នឹងពាក្យថាទៅធ្វើបុណ្យហ្នឹងគឺគេទៅធ្វើល្អពាក្យបុណ្យគេប្រើជំនួសពាក្យថាកុសល នៅក្នុងព្រះអភិធម្មលោកមិនប្រើ អឺពាក្យប៉ុនជាងការប្រើពាក្យថាកុសលណាសត្តាកុសលបាកានិបញ្ញបាកាណាពាក្យកុសលហើយនឹងប៉ុនហ្នឹងវាជំនួសគ្នាណាប្រើជំនួសពាក្យថាកុសល ហៅកុសលក៏បានហៅថាប៉ុនក៏ក៏បានប៉ុន្តែមកប៉ុនហ្នឹងវាអត់បានប្រយ័ត្នប្រយែងពីផ្ទះមកខ្លះក៏គ្រោះថ្នាក់អញ្ចេះគ្រោះថ្នាក់អញ្ចោះដូចជាបងប្អូនសាច់ឈាមអាត្មានៅខេត្តកចេះអញ្ចឹង ទៅធ្វើបុណ្យកឋិនជីទូកមិនចេះ ប្រយ័ត្នមានកលោះកមុំឆឹកគ្នាលើនឹងលេខទូកងប់ដល់តែលេខទូកងប់បតោសរឿងប៉ុនមិនជួយប៉ុននៅតែជួយអញ្ចឹងឲ្យតែយើង ចេះប្រយ័ត្នចេះ មានចិត្តល្អកុំអាឡ័យទៅឆឹកគ្នានោះដល់តែយើងឆឹកគ្នាជ្រួលចោះជ្រួលឡើងលេខទូកនោះហើយប៉ុននេះណាមកឲ្យលេខអាចិត្តខលនឹងតើឲ្យលេខនោះ បានតែវ័យថែមមែនណា បើតោះតងាប់បាត់ទៅហើយណាហើយអ្នកនៅណែមិនព្រមយល់ថានោះជាទោសកំហុសដែលមិនបានប្រយ័ត្នទេយល់ថាប៉ុនមិនជួយប៉ុនអត់ចេះធ្វើបាបសត្វលោកទេឲ្យតែចិត្តល្អខណៈពេលហ្នឹងបើយើងមិនមានចិត្តលោភៈចង់ទៅដល់លឿនពេកទេហ្នឹងឧទាហរណ៍ទូកក៏ត្រូវដាក់10នាក់ឯងឡើងដល់តែ20នាក់អាហ្នឹងមិនចិត្តលោភលន់ចិត្តចង់ទៅមើលលបែងចិត្តចង់ទៅរំឲ្យបានមុនគេអាហ្នឹងចិត្តប៉ុននៃចិត្តស្អី ចិត្តអីអាហ្នឹងហាណាបើទៅតាមស្រួលចិត្តប៉ុនអូគេចង់ទៅមុនអនុគ្រោះចុះចិត្តប៉ុនគឺចិត្តអនុគ្រោះចិត្តឲ្យអភ័យចិត្តឲ្យគេបានសុខគេចង់ទៅមុនឲ្យគេទៅទៅហ្នឹងអាតាមផ្លូវតាមអីចឹងដែរភាកគ្រោះថ្នាក់ភាកច្រើនមកពីខ្វះចិត្តប៉ុនណាហើយបើនិយាយពីនាងនាងអីជីសាសងគ្នាតាមផ្លូវនឹងកាន់ដៃគ្នាទៅសងបុកម្ដងម្ដងងាប់ពី3នាក់ណាអត់ជីតាមឯអាកំនុះគេឲ្យជី ផ្លូវគេផ្លូវខ្លះគេមានគំនូស3គំនូសកដាលគំនូសខាង2ទៀតអាខាងហ្នឹងសម្រាប់កង់និងម៉ូតូប៉ុនម៉ូតូកង់អត់ជិះតាមផ្លូវខ្លួនឯងជិះផ្លូវឡានណាហើយអាឡានហ្នឹងក៏វិវ៉ាទៅផ្លូវម៉ូតូទៀតអាហ្នឹងសិតតែចិត្តលោភទាំងអស់មិនមែនចិត្តបនទេញាតិញោមឃើញឃើញវាគ្រោះថ្នាក់ដោយសារចិត្តលោភឯងដែលឃើញអញ្ចឹងហេអត់ឆ្លោយសោះ ហ្នឹងអញ្ចឹងថ្មក្រំតែវែកញែកថាស្អីប៉ុនមកវត្តហ្នឹងស្អីប៉ុនអញ្ចឹង បើសិនជាយើងមកយើងធ្វើបាបផងធ្វើប៉ុនផង ពេលរងសុករងទុកកុំបន្ទោសប៉ុនពីព្រោះយើងមិនស្មោះតែចំពោះប៉ុនទេយើងធ្វើបាបដែរណាមកវត្តហ្នឹងណាអញ្ចឹងបើវារងទុកគ្រោះថ្នាក់អីឋានសំហើយព្រោះខ្ញុំអត់ស្មោះជាមួយតែប៉ុនទេឲ្យវាសំអញ្ចឹងផងជួនកាលយើងសំជាមួយប៉ុនទាំងអស់ហើយប៉ុន្តែជាតិនេះចុះជាតិមុននោះ យើងធ្វើអីហ៎យើងធ្វើប៉ុនថ្ងៃនេះមិនចុះពីក្មេងនោះយើងធ្វើអីធ្លាប់សម្លាប់សត្វទេធ្លាប់សម្លាប់ចង្រិតទេជួនកាលទៅកាន់សិលពី3ឆ្នាំនេះហូខ្ញុំធ្វើប៉ុននោះធ្វើហេតុអីនៅតែឈឺហេតុអីនៅតែអីចុះពីយើងពីតូចយើងធ្វើអីខ្លះមានដោតគូតកតុំរុយលេងទេព្រមនឹកកន្លែងហ្នឹងសោះហើយដោតមើលបើឧទាហរណ៍ទេ កតុំរុយវាតូចមែនហើយគូតវាប៉ុណ្ណឹងយើងយកច្បាំងយកទៅដុតភ្លុចចូលក្នុងហ្នឹងហើយឥឡូវសាក់យៈណាមួយយកអដេញគុលចេកមកដោតគូតយើងភ្លុចតែមើលវាឈឺប៉ុណ្ណាណាឬក៏យកឈើប៉ុណ្ណភ្លឺអតេះមកដោតកគូតយើងវិញមើលណាវាឈឺប៉ុណ្ណាដែរវាក៏ឈឺអញ្ចឹងខ្លួនវាប៉ុណ្ណឹងដោតប៉ុណ្ណឹងយើងថាតូចឈើនឹងតូច ប៉ុន្តែពេលដែលវារីកធំឈើហ្នឹងក៏ត្រូវរីកធំអញ្ចឹងបើសិនយៈត្រូវដោតយើងមិនមែនដោតប្រប៉ិនសបើងទេគឺដោតប្រប៉ិនសសនេះឯងបានសំពូតយើងសងសឹកណាប៉ុន្តែនៅពេលដែលគ្រោះថ្នាក់មកដល់យើងមិនព្រមនឹកថាអូវាសំហើយ បាបខ្ញុំធ្លាប់ធ្វើធ្លាប់សម្លាប់សត្វធ្លាប់បៀតបៀនសត្វធ្លាប់វៃឆ្កែវៃជ្រូកអីចឹងអត់ទេនឹកឃើញតែយូរយូរបានទៅហែកឋិនម្ដង ដល់គ្រោះថ្នាក់មកកុំតែធ្វើប៉ុនហ្នឹងມັນគ្រោះថ្នាក់ទេថាប៉ុនមិនចេះសម្លាប់សត្វទេប៉ុនមិននាំសេចក្តីទុកឲ្យសត្វលោកទេតែបាបប៉ុណ្ណោះដែលនាំសេចក្តីទុកឲ្យសត្វលោកនឹងពពុទ្ធសំដែងអ្នកទាំងឡាយកុំខ្លាចប៉ុនព្រោះប៉ុននាំមកនៅសេចក្តីសុខណាប៉ុន្តែមិនតន់អរគុណប៉ុនទេយើងនាំគ្នាបន្តប៉ុនអញ្ចឹងខ្មាស់វែកញែកបន្តិចចុះឥឡូវមកធ្វើប៉ុនណាតែមិនមែនប៉ុនសតទេ ណាមិនមែនប៉ុនសតទេខ្លះ មកប៉ុនមែនប៉ិនឈ្មោះតែប៉ុនទេប៉ិនតែមកតែរំទេអានេះមិនមែនត្រឹមមិន បានប៉ុនទេបានបាបទៀតផងនឹងចឹងទៅអរគុណដែរអរគុណវត្តដែលបានជួលបាសជួលអីឲ្យរំប៉ិនគ្រាន់ថា បើសរុបជាប៉ុនវិញមិនមែនទេហើយដោយឡែកញាតិញោមចាស់ចាស់នឹងទៅទៀតពេលថ្ងៃអញ្ចឹងឲ្យកូននៅផ្ទះចាំផ្ទះណាកូនម៉ែទៅស្ដាប់ធัว មែនទេចាំយកចាំកូនមករំចោះមកដើរលេងចោះនឹងឲ្យស្បែកបើកូនចេះទីបំផុតនឹងកូននឹងកាប់គ្នាបែកក្បាលម៉ែដេទៀតនឹងតាមពិតអាត្មាឃើញមុខចាស់ចាស់មិនចង់សំដែងប្រហែលទេព្រោះភើញកមុំកមុំអីគេមិនមានកម្លាំងទេវាមិនមែនចង់ញ៉ែកមុំកំឡោះអីទេប៉ុន្តែគ្រាន់ថាអ្នកដែលគួរបដៅគឺក្មេង ចាស់ចាស់នេះអាត្មាគ្មានព្រួយបារម្ភទៅកាប់គ្នាឯណាទៀតទេមែនទេអាត្មាគ្មានព្រួយបារម្ភថាទៅជេរម៉ែទៅជេរឪពុកទៅធ្វើឆ្លើយដាក់ម៉ែដាក់ឪទៅឆ្លើយរំលោភកូនប្រពន្ធលួចប្តីគេអីតិចលែងហើយបើប៉ុណ្្នឹងនេះហើយនោះទៅលួចឯណាបាត់ទៀតមុខអញ្ចឹងហើយនោះនោះដែលកើតរោគកើតអីនោះក្មេងៗនោះដែលយើងត្រូវព្រួយបារម្ភមែនទេមែនទេ ណាតាមពិតអាត្មាទេសនាវាចង់ឲ្យតែញាតញោមយល់វាមិនចង់ស្ដីឲ្យរឿងអីទេប៉ុន្តែគ្រាន់ថាឲ្យយើងគិតគិតថាឆ្នៃថាម៉េចឧទាហរណ៍ថាមនុស្សមកច្រើននេះយើងឆ្នៃធ្វើម៉េចដើម្បីឲ្យវាបានប្រយោជន៍ឧទាហរណ៍ថាយ៉ាងហោចណាស់មនុស្សមកវត្តនឹងចេះខ្លាចបាបមិនចោលសម្រាមត្រូវឲ្យវត្តស្អាតចោលសម្រាមក្នុងវត្តនឹងវាបាបចេះចោះឲ្យវាយល់បន្តិចបន្តិចអញ្ចឹងណាអាត្មាចង់ចង់ឲ្យយើងមានកំណត់អញ្ចឹងណា ហើយជួនកាលវត្តវាត្រូវមានធុងសម្រាមធុងអីទៅចាតិកាឬក៏អាចារ្យរៀបចំទៅវៃឈើ4ជ្រុងទៅដាក់ថងដាក់ប្រងដាក់អសរទៅយូរយូរទៅប្រកាសបុណ្យមនុស្សច្រើនមែនបងប្អូនមកកុំទិញអីហូបនឹងវិសាអីកុំចោលផ្ដេសផ្ដាស់វាបាបណក់ធុងសម្រាមនៅគៀនដើមឈើតាមដើមឈើអីនឹងយកទៅដាក់នឹងទៅប្រកាសយូរទៅវត្តណាក៏ធ្វើវត្តណាក៏ធ្វើស្មានថាស្អាតអាវត្តធ្វើបុណ្យឲ្យមិនបាច់បោសទេមែនទេ ហ្នឹងហើយអាត្មាធ្លាប់ទៅស្រុកគេអញ្ចឹងស្រុកគេអត់មានសម្រាមគេរៀបអញ្ចឹងទៅកន្លែងដើរលេងណាក៏មានធុងសម្រាមទៅកន្លែងដើរលេងណាក៏មានធុងសម្រាមអញ្ចឹងវាទម្លាប់អញ្ចឹងសរុបមកសរុបចុះសរុបឡើង ក្មេងៗនៅតែមិនតាន់ខុសប្រហែលនេះមកពីវត្តអត់តាន់ធ្វើធុងសម្រាមណ៎មែនទេហ្នឹងហើយយាយយាយធ្វើមួយមួយម្នាក់ទៅចង់បានប៉ុនទេហ្នឹងអាមួយអស់ប្រហែល10000 20000អីហ្នឹងអស់ហើយមិនបាច់ធ្វើស្អីស្អាតទេអាត្មាធ្លាប់ធ្វើនៅវត្តអាត្មាហ្នឹងវាយតែឈើ4ជ្រុង ដោយកៅអីចេញមកប៉ុន្តែអត់មានអានៀបទេយើងដាក់ករងមួយទៅក្រោមចេះដាក់ផ្លាកធុងសំរាមឬក៏សូមចោលសំរាមនៅទីនេះសូមដាក់សំរាមក្នុងធុងនេះអញ្ចឹងទៅយូរយូរគេចេះហ្នឹងអាធ្វើសំរាមមួយអញ្ចឹងវត្តស្អាតបានប៉ុនធុងសំរាមមិនមែនដល់គេដាក់សំរាមក្នុងធុងរបស់យើងយើងទៅជាអាក្រក់ដូចធុងមែនទេគឺថាចេតនាស្អាតដោយសារធុងសំរាមដែលយើងធ្វើហ្នឹងធ្វើឲ្យវត្តស្អាតចង់បានរូបស្អាតទេចង់ណា ចឹងចង់បានរូបស្អាតត្រូវកុំពង្រាយសម្រាមក្នុងវត្តបាបញាតិញោមបាបមែនណាឧបាសកម្នាក់ធ្វើឲ្យបលៈសេនាសនៈសង្ឃងាប់ទៅកើតជាប្រែតស្បែកដូចកពើចឹងហ្នឹងអាហើយបើនិយាយពីអានិសង្ឃនេះអ្នកបោះច្រាស់វត្តអារាមវិញកើតជាតិណាណាមុខឡើងកំ plong ប្លង់ហ្មងស្អាតនឹងមានប្រវត្តិរឿងរ៉ាវច្រើនទេសរឿងអីទេទេសប៉ុនធំធំអាត្មាចឹងបយលរឿងចឹងចឹង បន្តិចបន្តិចបញ្យលក្មេងៗឲ្យបញ្យលបន្តិចបន្តិចហើយបើថាអាចវិញនោះយើងមានលទ្ធភាពឧទាហរណ៍ថាយើងជួល account ឲ្យគេមើលអឺគឺថាមុន account លេងអញ្ចឹងមនុស្សអ្នកមកមើល account ប្រហែលត្រូវមកមុខពហិរទាំងអស់សូត្រអ្នកម៉ូតាស័កតាមតាឲ្យបាន3ចប់អាណាមសូត្រតាមអត់ឲ្យ account លេងហ្នឹងអាប៉ុណ្្នឹងមើលអាត្មាថាប្រហែលជាបានហ្នឹងអាឲ្យវាមកកុំបាបសុតណា មកលេងអីលេងទៅរំអីរំហើយនរណាមិនមកទេឲ្យប៉ូលីសដេញចេញហ្នឹងអាយើងមើលនៅក្នុងសាសនាដទៃញាតិញោមមិនធ្លាប់ដើរពិសោធន៍មើលពិធីកម្មដែលអន់បំផុតគឺវត្តយើងនឹងហើយវត្តពុទ្ធសាសនាយើងនឹងហើយមនុស្សមកអាណាធិបតីពេញទៅវត្តមិនដឹងអាណាមកបន់អាណាមកលេងអត់ទេនៅក្នុងសាសនាដទៃគេរំមែនគេរំគេច្រៀងមែនប៉ុន្តែពេលគេអធិដ្ឋានគេឲ្យអធិដ្ឋានទាំងអស់គ្នាគេស្ងប់ស្ងាត់គេនឹកព្រះគេទាំងអស់គ្នា ណាហើយយើងជួលឲ្យលេងឲ្យតែលេងគិតតែលេងសុតមកលេងស្រួលកាប់គ្នាបែកក្បាលទៀតហ្នឹងអាហ្នឹងហៅអាត្មាមកទេសស្ដីឲ្យចឹងណាមិនស្ដីទេអានេះទេសឲ្យស្ដាប់ណាហើយបើថាស្ដាប់មិនបានទេអាហ្នឹងមានតែទៅវិញហ្នឹងឯងណាល្អហើយមិនថាមិនល្អទេបើមិនមានគំនិតល្អមិនអាចរៀបចំវត្តបានប៉ុណ្ណឹងទេគ្រាន់តែ ជួយដាស់គំនិតមិនមែនតែទីកន្លែងនេះទេទីកន្លែងណាក៏ដោយចុះយើងអត់តានមានគំនិតថាតើមនុស្សទាំងអស់ហ្នឹងមកបានសូត្រអ្នកម៉ូតែមកចប់ក៏អស់ចិត្តដែរចឹងមែនទេញាតិយោមមែននៅខ្សោយដល់ហើយណាបែបមិនចង់ធ្វើតាមទេយ៉ាងមើលទៅហ្នឹងហើយឥឡូវធ្វើមិនធ្វើហីចុះប៉ុន្តែអាត្មាលើកកំណត់ថា ឥឡូវយើងសូម្បីយើងជួលបាសឬក៏ជួលល្ខោនឲ្យក្មេងរំមែនក៏ដោយមុនដល់ពេលរំហៅមនុស្សមកមុខពហិរទាំងអស់បើវាមិនចេះសូត្រដោយខ្លួនឯងតាអាចារ្យនឹងនាំនមោតាសៈឲ្យថាតាមភគវៈតោឲ្យថាតាម អរិហតោឲ្យថាតាម សមាសម្ពុទ្ធសៈឲ្យថាតាម3ចប់ហើយថាខ្ញុំសូមគោរពព្រះសមាសម្ពុទ្ធខ្ញុំទាំងអស់គ្នា តាំងចិត្តថាមកសប្បាយមែនប៉ុន្តែមិននាំបញ្ហាឲ្យវត្តទេ ឲ្យប្រកាសសច្ចវាចាអញ្ចឹងដើម្បីកុំឲ្យមនុស្សវាឆ្លោះគ្នាមែនទេបើធ្វើបានអញ្ចឹងល្អទេហើយគណៈស្ដាប់បានណាកុំធ្វើណាណែអានេះគ្រាន់តែកំណត់ទេបើយើងធ្វើបានពិតជាល្អអឺហើយមានសំណួរខ្ញុំកណាបាសក់ភេមភៃភូមិស្រែស្រួយ ឃុំដំដំរិលស្រុកអូរាំងអើខេត្តកំពង់ចាមបច្ចុប្បន្នអាចារ្យរងលេខ16ក្នុងកម្មវិធីប៉ុននេះសំណួរសួរថាបដិសន្ធិវិញ្ញាណបានកើតបន្តអំពីវិញ្ញាណចុងក្រោយនៃជាតិមុនសេចក្តីខាងលើនេះទុយនឹងពាក្យថា ខណ្ឌ5បច្ចុប្បន្នមិនមែនបានមកអំពីអតីតនោះទេណាមិនមែនខុសគ្នាទេសេចក្តីនេះមិនមែនខុសគ្នាទេអឺក្រែងលោពាក្យដែលធម្មកថាណាទេដែលយើងស្ដាប់មិនតាន់ដឹងពាក្យហ្នឹងថាខណ្ឌ5បច្ចុប្បន្នមិនមែនខណ្ឌ5 អតីតទេពាក្យនេះចេះទេមិនមែនបានមកទេឬថាខណ្ឌ5ពីជាតិមុនមិនមែនមកកើតជាខណ្ឌ5បច្ចុប្បន្ននេះទេណាប៉ុន្តែខណ្ឌបច្ចុប្បន្នកើតឡើងគឺអាស្រ័យខណ្ឌអតីតនឹងជាបច្ច័យនិយាយថាពាក្យថាជាបច្ច័យមិនមែនថាអត់មានប្រយោជន៍សោះទេតួយ៉ាងឧទាហរណ៍ចេះ ញាតិញោមយកក្របស្វាយទៅដាំនៅក្នុងដីដាំទៅវាដុះជាពូជជាដើមមកពី3ឆ្នាំមកក៏វាផ្លែនៅលើដើមបើយើងនិយាយថាផ្លែនៅលើដើមវាមិនមែនបានមកអំពីផ្លែដែលកប់ក្នុងដីទេនិយាយចឹងអត់ត្រូវទេយើងនិយាយថាផ្លែនៅលើដើមមិនមែនផ្លែនៅក្នុងដីនេះមិនត្រូវឃើញទេផ្លែលើដើមមិនមែនផ្លែក្នុងដីហើយផ្លែក្នុងដីក៏មិនរត់ទៅផ្លែនៅលើដើមដែរ បើយើងស្ដាប់ទៅដូចជាដាច់ពីគ្នាតែអត់ដាច់ពីគ្នាទេផ្លែលើដើមបើអត់អាផ្លែក្នុងដីក៏វាចេញមិនកើតព្រោះវាអត់មានពូជប៉ុន្តែពូជនឹងរលាយអស់ហើយវាអត់បានទៅផ្លែ ម្ដងទៀតទេបើពូជចាស់វាទៅផ្លែម្ដងទៀតមានតែមួយទេព្រោះផ្លែវាមានមួយចឹងបាទហ្នឹងទៅផ្លែទៀតផ្លែគឺមានតែមួយមិនក៏វាបានផ្លែច្រើនណាផ្លែមួយឆ្នាំហើយមួយឆ្នាំទៀតមួយឆ្នាំហើយមួយឆ្នាំទៀតមិនចេះអស់សោះ ផលបុណ្យផលបាបដូចគ្នាចឹងបុណ្យតែមួយក៏ប៉ុន្តែមិនមែនបង្កើតឲ្យសេចក្តីសុខតែមួយទេបាបក៏តែមួយប៉ុន្តែបើវាបង្កើតទុកឲ្យសត្វលោកក៏មិនតែមួយដែរឧទាហរណ៍ទេវតតពមៀលថ្មដាក់ជើងព្រះអង្គប៉ុណ្ណឹងពេលទេវតតរងទុកមិនមែនរងទុកប្រហែលនឹងដុំថ្មប៉ះទៅកិច្ចនឹងប្របាទព្រះអង្គទេរងទុកឆេះនៅក្នុងនរកដ៏ខ្លាំងក្លាណាជាធម្មតាអញ្ចឹង ខណ្ឌហ្នឹងវាវាសម្ព័ន្ធគ្នាញាតិញោមវាសម្ព័ន្ធគ្នាត្រង់ថាអាចាស់មិនមែនអាថ្មីអាថ្មីមិនមែនមិនមែនទៅ ជាមួយទៀតអតីតមិនមែនបច្ចុប្បន្នបច្ចុប្បន្នក៏មិនមែនអនាគតដែរប៉ុន្តែមួយកើតឡើងរលត់ទៅជាបច្ច័យឲ្យមួយទៀតកើតកើតឡើងអញ្ចឹងឯងដូចផ្លែឈើអញ្ចឹងណាដូចផ្លែឈើឬក៏ក៏យើងគយគុណមើលទឹករលក ដែលទឹកនឹងកុំកុំយកទឹកហូរ ពេលខ្យល់មកឃើញទឹករលកយើងមើលពីចម្ងាយទៅហាក់បីដូចជាទឹកហ្នឹងវាបោលទៅចឹងហ៎បោលទៅចឹងប៉ុន្តែបើយើងដាក់របស់មួយនៅលើហ្នឹងឃើញថារបស់ហ្នឹងមិនដែតហើយលិចវិញដែតហើយលិចវិញជាការសម្ដែងថាទឹកកន្លែងហ្នឹងវាគ្រាន់តែប៉ោងហើយផត់ប៉ោងហើយផត់អាមួយផត់អាមួយពើងចេះពើងចឹងហូតឬក៏ដូចញាតញោមកន្លោះកតេលរលាស់កតេលទៅអាកតុយវាមិនមិនដូចជារត់ទេមើលពីចម្ងាយដូចរត់ទេ ដូចរត់ទេមើលទៅដូចរត់ទេហ្នឹងដូចរត់ប៉ុន្តែសួរថាកាតេលហ្នឹងវារត់មែនទេអត់រត់ទេកាតេលវវែងប៉ុណ្ណាវានៅតែប៉ុណ្ប៉ុណ្ណឹងប៉ុន្តែដល់វាកន្លោះកន្លោះកន្លោះអញ្ចឹងទៅមើលមានកាតេលឈួរកន្លោះមួយមើលបងអញ្ចឹងបងបងរៀងបោលទៅអញ្ចឹងមែនទេដូចជាបោលទៅតាមពិតវាពើងមកកន្លែងហើយវាផតហើយអាមួយទៀតវាពើងទៅទៀតណាយ៉ាងណាការវិវត្តទៅនៃខណ្ឌនឹងដូចគ្នាអញ្ចឹងដែរ អឺទី2អនត្តាសូនសោះសូនរូបសូនឈ្មោះសូនយុសកដាសេចក្តីផ្ទុយនឹងពាក្យសេចក្តីនេះផ្ទុយនឹងពាក្យថារូបੰជីរតិមច្ចានាំងនាមកោតាំងនជីរតិណាអឺมันផ្ទុយគ្នាអីទេទាំងនេះជា ពាក្យកាបដែលលោកនិយាយអំពីសត្វលោក យើង ពាក្យថាសូននេះវាមានន័យច្រើនសូនរូបសូនឈ្មោះ សូនយោសកដាពាក្យថាសូនមានន័យថារបស់នឹងវាបាត់បង់ណាឬក៏របស់នឹងវាមិនបានជាប្រយោជន៍ដល់មនុស្សនឹងត ទៅទៀតឧទាហរណ៍ថាឈ្មោះគេហៅថាឯកឧត្តមឬក៏លោកជំទាវឬក៏លោកសេដ្ឋីឈ្មោះនឹងឈ្មោះរបស់លោកសេដ្ឋីនៅពេលដែលលោកសេដ្ឋីស្លាប់ទៅសួរថាមានយកឈ្មោះនឹងទៅជាមួយបានទេយកបានទេ អត់បានទេអាហ្នឹងគេឈ្មោះថាសូននោះសូនមានន័យថាយោជាការទៀតលែងកើតយោជារបស់ខ្លួនទៀតលែងកើតឧទាហរណ៍ថាពីជាតិមុនជាស្ដេចជាមន្ត្រី ឬថាជាកហបតីជាអ្នកប្រាជ្ញនេះអ្នកប្រាជ្ញនោះប៉ុន្តែសម្រាប់បុគ្គលនឹងសូនណាសូនដោយសេចក្តីថាមិនអាចយករបស់នឹងទៅតាមខ្លួនខ្លួនបានទោះបីរបស់នឹងនៅ នៅលើឧទាហរណ៍ថាឈ្មោះសម្ដេចព្រះសង្ឃរាជជួនណាតអញ្ចឹង ឈ្មោះហ្នឹងយើងនៅលើប៉ុន្តែសម្រាប់សម្ដេចព្រះសង្ឃរាជខ្លួនឯងអត់បានលើពាក្យហ្នឹងទៀតទេអត់បានដឹងថាខ្លួនឯងជា សម្ដេចព្រះសង្ឃរាជអត់បានទេណានៃមួយយ៉ាងសូនមួយយ៉ាងទៀតនិយាយជាបញ្ញត្តិយូរយូរទៅឈ្មោះនឹងដល់តែកើតសម័យយូរយូរទៅយូរយូរទៅយូរយូរទៅជនសម័យក្រោយគេឈប់ស្គាល់ អាហ្នឹងក៏ដូចជាសូន្យដែរពីព្រោះវាលែងមានគេហៅតទៅតទៅទៀតដូចឈ្មោះសាមសុជាអញ្ចឹងឥឡូវគេស្គាល់បដាបដាដល់តែក្មេងសម័យក្រោយក្រោយមកទៀតទៅគេឈប់លឺអញ្ចឹងរបួសនឹងឈ្មោះហ្នឹងក៏ដូចជាសូន្យមែនទេនឹងនិយាយជាបញ្ញត្តិក៏ប៉ុន្តែបើនិយាយដោយបរមត្តណាឈ្មោះ មិនមែនជាបរមត្តធัวទេឈ្មោះមិនកើតមិនរលត់ទេកលែងពាក្យដែលព្រះអង្គសម្ដែងថា រូបੰជីរតមច្ចានឹងនាមកោតាំងនជីរតៈនាមនិងកោតមិនរលត់មិនចាស់មិនក្រំគ្រានាមរូបੰអរូបੰជីរតៈចំណែករូបចាស់ត្រុតត្រោមក្រំគ្រានេះចង់និយាយថា របស់ណាកើតរបស់ នោះវាតែងតែមានការទ្រុឌទ្រោមក្រំគ្រាដោយឡែកឈ្មោះគេដាក់ឈ្មោះឲ្យនរណាម្នាក់ឈ្មោះមិនមែនកើតឡើងទេទោះបីជាស្លាប់ទៅឈ្មោះវាអត់រលត់ពីព្រោះឈ្មោះមិនមែនជាបរមត្តឈ្មោះមិនមែនជាធัวដែលកើតពីបច្ច័យទេ គេគ្រាន់តែសន្មត់ហៅតែប៉ុណ្ណោះហើយ ក្នុងការសម្ដែងលើកក្នុងកន្លែងនេះព្រះអង្គឲ្យកម្លាំងទៅដល់អ្នក ធ្វើល្អ ថាមនុស្សយើងកើតមកបើកាលណា មានការប្រព្រឹត្តល្អឈ្មោះ គឺសេចក្តីថ្លៃថ្នូរឈ្មោះល្អរបស់កូនបុគ្គលនោះមិនស្លាប់ទៅ តាមបុគ្គលនោះទេឈ្មោះនៅល្អឧទាហរណ៍ដូចព្រះសម្មាសម្ពុទ្ធយ៉ាងរូបកាយព្រះអង្គវិនិច្ឆ័យអស់ហើយនៅវិនិច្ឆ័យអស់ហើយនៅចុះឈ្មោះព្រះអង្គបាត់ទេ បាត់ទេបាត់ទេគេនៅតែហៅ ព្រះសម្មាសម្ពុទ្ធព្រះ មហាសមណៈគោដំពីព្រោះឈ្មោះឲ្យតែគេនៅហៅសំបីរហូតដល់អស់ផែនដីក៏ដោយ ឲ្យតែគេនៅហៅនៅតែមានតទៅទៀតតែបើគេឈប់ហៅក៏មិនមែនរលត់ដែរនៅពេលណាណាមួយនឹកឃើញហៅបានទៀតណាណានឹកឃើញហៅបានទៀតឧទាហរណ៍ថាដូចជាប្រពុតទីប៉ាំងកនៅពេលព្រះសម្មាសម្ពុទ្ធមិនតន់កើតឡើងក្នុងលោកគ្មានណាណានឹកឈ្មោះប្រពុតទីប៉ាំងកទេមែនទេណាណាស្គាល់ប្រពុតទីប៉ាំងកទេអត់ទេអត់មានទេដល់តែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងដឹងថាពីមុននៅមានប្រពុតឈ្មោះអីពួកអីព្រះអង្គហៅម្ដងទៀត ឈ្មោះហ្នឹងនៅដដែលឃើញទេឃើញទេអត់អឺទេណោះយល់ទេពីព្រោះឈ្មោះគេសន្មត់ហៅអញ្ចឹងវាមិនរលត់ទេ ថ្ងៃណាណណាហៅទៀតក៏កើតទៀតវាមិនថាកើតទៀតទេគឺថាវានឹងនៅតទៅទៀតចំណែករូបកាយវាតែងតែវិនិច្ឆ័យតែងតែក្រំគ្រាណាហើយដល់តែពាក្យថា ដល់ស្មូតលោកលើកថាសូនរូបសូនឈ្មោះសូនយុសកដាអានឹងចង់និយាយថារបស់ទាំងអស់នឹងឈ្មោះកូដស្អីស្អីទាំងអស់នឹងជារបស់ពឹងមិនបាន នៅពេល ដែលមច្ចរាជមកទាញហើយឈ្មោះឯងអង្គលើងអីក៏ដោយចោះក៏របស់នឹងដូចជាសូនដែរពឹងមិនបានទេកុំថាឯងនឹងស្ដាច់មច្ចរាជខ្លាចនោះអញ្ចឹងរបស់ណាដែលពឹងមិនបានស្មើនឹងរបស់សូនញាតិញោមអញ្ចឹងណា ចឹងហ្នឹងក៏មិនអឺទេមិនស្ដីឲ្យដបងខ្លាំងពេកអីមិនហ្នឹងអាអញ្ចឹងរបស់ ណាក៏ដោយបើរបស់នឹងពឹងមិនកើត វាស្មើនឹងរបស់អត់យើង មាន តំណែងជាអីមានទ្រព្យជាអីក៏ដោយ ដូចជាទ្រព្យសម្បត្តិទាំងអស់យើងនៅប្រើប្រាស់កើតតែទ្រព្យសម្បត្តិហ្នឹងមានប្រយោជន៍ដល់យើង នៅពេលដែលឈឺចិត្តងាប់មែនទែនផឹកស្អីក៏លេងចូលដេកក៏លេងបាន សម្រានក៏លេងលក់ ទ្រព្យសម្បត្តិមានបណ្ណាជារឿងដោយឡែកមិនតន់ងាប់ផងរបស់នឹងដូចសូនបានណាមែនណាមែនណាយាយអីហ្នឹងអាប៉ុន្តែនៅពេលដែលយើងសុខភាពល្អហ่ะមានលុយទៅទិញកាទៀវអាហ្នឹងនៅមានប្រយោជន៍មានលុយទៅទិញអីពិសាហ្នឹងលុយហ្នឹងមានប្រប្រយោជន៍ដល់យើងមានលុយទៅធ្វើបុណ្យហ្នឹងលុយហ្នឹងមានប្រប្រ យោចចុះដល់លើកដៃលេងរួចលើកជើងលេងរួច បើកភ្នែកលេងកើតទ្រព្យសម្បត្តិទាំងអស់ហ្នឹងមានដូចជាអត់មិនតន់ងាប់ផងសូនចាក់យើងហើយតំណែងយុស័កអីក៏ដោយវាសូនចាក់យើងហើយ សូននឹងសូនអញ្ចឹងក្នុងនេះកុំឲ្យយើងភ្លើតភ្លើនដោយសារតែអូអញស្ដេចអញជាមន្ត្រីអញនេះជាអ្នកមានអញនេះជាកហបតីប៉ុន្តែមានក៏មានចុះប៉ុន្តែព្រះអង្គឲ្យ ដឹងខ្លួន ពីព្រោះជីវិតយើងកើតមកម្នាក់ម្នាក់នឹងមិនខុសពីលខោនលេងទេលខោនលេងដើរតួជាអ្នកកំសត់ទៅ ដើរតួជាបរិជាទៅដើរតួជាយៈទៅអីទៅប៉ុន្តែនៅពេលដែលតួលខោននឹងសម្គាល់តែខ្លួនឯងជាស្ដេចមែនទែនមនុស្សនឹងមិនមនុស្សនឹងមិនមនុស្សនឹងមិនគេតែងឲ្យលេងរឿងដល់បានស្លៀកពាក់ជាស្ដេចថាអញស្ដេចមែនទែន អានឹងមនុស្សនឹងម៉េចមនុស្សនឹងម៉េចមនុស្សនឹងវាខុសពីធម្មតាហើយវាទៅជាវងវែងមិនហ៊ានថាឈួតទេហ្នឹងណាមនុស្សយើងចឹងដែរកើតមកធម្មជាតិគឺស្មើគ្នាប៉ុន្តែប៉ុនគេតាក់តែងមកខុសគ្នាមានមានមានក្របើថាប្រកាន់អ្នកមានអញមានមែនមើងងាយគេអានឹងគេហៅថាជីវិតមតោស្រវឹងជីជីវិត បានរូបល្អមើលគេគេរូបអាក្រក់ដល់ជាគេគឺមើលងាយគេអញ្ចឹងណាហ្នឹងគេហៅថាស្រវឹងជីវិតហើយណាឬក៏ខ្លួនឯងនឹងមានសុខភាពល្អមានរាងកាយមមមួនមើលងាយគេអ្នកដែលអន់ថយមានកម្លាំងខ្សោយអីចឹងអាហ្នឹងគេហៅថាអារោគ្យមៈតោស្រវឹងការមិនមានរោគសិទ្ធិស្រវឹងណា សវឹងមិនមែនតែស្រាទេសវឹងទ្របសវឹងជីវិត សវឹងតណែងសវឹងយោស័កសវឹងបើនិយាយពីបួសវិញបួសបានយូរសវឹងបួសយូរណាសវឹងសសវឹងបានភាសាធំជាងគេអញលោកធំជាងគេសវឹងដែរហ្នឹងសសវឹងហ្នឹងអាសវឹងអីទៀតមានលៀបមានសការៈច្រើនមានគេរាប់អានច្រើន សវឹងបរិស័ទទៀតសិតតរឿងសវឹងណោះ ហ្នឹងហើយដល់ងាប់ទៅស្មាគេងាប់តាមឯលោកនោះមើលមើលមើលនិយាយណាស្មោះត្រង់មួយលោកហើយងាប់តាមលោកមួយគ្មានទេរបស់ទាំងអស់ហ្នឹងដែលសូនហ្នឹងសូនអញ្ចឹងតែងាប់ងាប់ហើយយ៉ាងច្រើនគេធ្វើហ៊ីហ៊ីហ៊ីយំធ្វើអាណិតអីចឹងប៉ុន្តែថាកុំអោយមិនងាប់តាមទេសូនណាសូនចប់ត្រឹមតែពេលងាប់ហ្នឹងសូនណារបស់ទាំងអស់ហ្នឹងគេនៅប៉ុន្តែសម្រាប់យើងវាសូនវាអស់របស់ស្មើនឹងអស់ហ្នឹងអាហ្នឹងដូចជាសូនអញ្ចឹង យល់ទេយល់ថាម៉េចហ្នឹងហើយពួកអាត្មាធ្លាប់ឈឺញាតិញោមញាតិញោមពេលទៅឈឺខ្លាំងមែនទែនបានដឹងថារបស់ស្អីក៏គ្មានប្រយោជន៍ដែរហ្នឹងហើយអាត្មាធ្លាប់ចុកពោះខ្លាំងមែនទែនណាដបងញាតិញោមមកសាកសួរដូចអដែរអូមានញាតិញោមមកសាកសួរដូចអបន្តិចដែរណាមិនហើយលោកគ្រូនឹងមិនហើយអីអីអីអីអីអីមាន លោកអីមកច្បាច់ឲ្យដបងដូចស្រួលដែរនៅពេលដែលវាឈឺមែនទេណាអត់មានចង់ឲ្យពីណាមកប៉ះទេញាតញោមមករោមថាមិនហើយមិនហើយថុយថុយថុយថុយថុយវាចង់ហប់ខ្យល់ដូចថាឃើញមនុស្សដូចធុញទៅមកណាវាឈឺខ្លាំងពេកនោះដល់ឈឺខ្លាំងពេកគ្មានទេកុំមុននាងណាស្រីស្នេហ៍ណាមកញ៉ែទៀតគ្មានទេឈឺណាមែនតាទៅជឿ ណាស្អីទៀតចង់និយាយថាលុយមានប្រមាណអីមានប្រមាណគ្មានប្រយោជន៍ទេប៉ុន្តែរបស់ទាំងអស់នឹងមានប្រយោជន៍តែយើងនៅមានកម្លាំង នៅមានសុខភាពទេដែលថាមានប្រយោជន៍នោះមើលនៅកំពង់ធំមួយទៅលក់ដីឲ្យថ្មីថ្មីបានលុយ20000ដុល្លារកម្រងធ្វើនេះកម្រងធ្វើនោះប្រពន្ធឈឺចិត្តងាប់យកលុយនឹងអាណិតប្រពន្ធពេកមិនដឹងធ្វើម៉េចយកលុយនឹងមកដាក់លើដៃប្រពន្ធនឹងម៉ែវាហើយនេះលុយយើងរកបានទាំងអស់គ្នាម៉ែវាឯងយកទៅណា គាត់មិនដឹងថាធ្វើយ៉ាងម៉េចបានលុយមកគិតតែចាយពីអ្នកប្រពន្ធនោះវាសុបាយចិត្តបន្តិចប្រពន្ធត្រូវធ្លាក់ខ្លួនឈឺព្រឹបឈឺខ្លាំងដល់ចឹងទៅអាណិតប្រពន្ធពេកអាហ្នឹងថាប្តីវាចិត្តល្អហើយប៉ុន្តែសួរថាប្រពន្ធហ្នឹងយកធ្វើអីលើកដៃលេងរួចហើយហ្នឹងគាត់ទៅដាច់ខ្យល់ពិតគាត់រៀបពុបពុបយកទៅចាក់សោទុកវិញបាត់ហ្នឹង អឺមកខ្មោចយកទៅមែនមកបងអានឹងយកគិតមើលទៅនឹងអាប៉ុន្តែគាត់វាអាណិតប្រពន្ធពេលមិនដឹងធ្វើយ៉ាងម៉េចហើយបានគេទិញអាដុល្លារคล้ายคล้ายតិចតួចហ្នឹងដុតឲ្យទៅគេអត់ដុតទេណាមែនទេហ្នឹងប្រាប់ហើយគេដុតថាคล้ายคล้ายមែនទេមាននរណាដុតអមែនទេឲ្យទេ អត់ទេគេដុតតែខ្លាំងខ្លាយឯងផ្ទះក៏ខ្លាំងខ្លាយឡានក៏ខ្លាំងខ្លាយរបស់ស្អីក៏ខ្លាំងខ្លាយដែរហ្នឹងអាបើគិតគិតទៅប្រឆោតមនុស្សងាប់ហ្នឹងអាគិតទៅមនុស្សគេបោកប្រាស់រស់មិនអស់ចិត្តមែនទេងាប់ហើយគេនៅបោកប្រាស់ទៀតគេឲ្យថារបស់ចាយមិនកើតបានតែរបស់ខ្លែងខ្លាយ Ahem. គេយកអាគេយកអាគេយកអាមែនទេទៅទិញយកអាខ្លែងខ្លាយដុតឲ្យនឹងហើយស្មាននិយាយចឹងណាប៉ះពាល់ដល់អ្នកលក់លុយទៀតប៉ះពាល់ដល់អ្នកលក់ផ្ទះទៀតហ្នឹងហើយហ្នឹងហើយយល់ទេនិយាយចឹងញាតិញោមយល់ថាម៉េចណាយល់ថាចោឯងណា ហ្នឹងហើយអញ្ចឹងបានថារបស់ហ្នឹងវាមានខ្លឹមសារសម្រាប់តែយើងមានជីជីវិតទេប៉ុន្តែព្រះអង្គសម្ដែងឲ្យយើងដឹងមួយទៀតថារបស់ដែលអាចតាមខ្លួនទៅបានមានតែបុណ្យកុសលទេបហាយកមនីយេសុអេតាំងអាទាយកេចតិនៅពេលដែលខ្លួនលះបង់នៅអវ័យអវ័យហើយទៅខ្លួនរមែងកាន់យល់នៅផលបុណ្យផលបាប ហើយនឹងទៅតាមយថាយថាកម្មញាតិញោមបើដំណើរដែលយើងទៅស្រុកនេះស្រុកនោះយ៉ាងម៉េចយ៉ាងម៉ែយើងត្រឡប់មកវិញបានដូចញាតិញោមខ្លះទៅកាណាដាអញ្ចឹងណាដល់ពេលមកវិញបានប៉ុន្តែបើទៅស្រុកមួយទៀតត្រឡប់មកវិញមិនបានទេនឹងឧទាហរណ៍អញ្ចេះញាតិញោម បើគេត្រូវបញ្ជូនយើងចេញពីកំពង់ចាមនឹងគេថាឈប់ឲ្យមកនៅកំពង់ចាមនឹងហើយឈប់ឲ្យមកជន់ដីកំពង់ចាមនឹងហើយតមកគេសម្លាប់ចោលមុននឹងទៅញាតិញោមត្រូវធ្វើម៉េចមុននឹងទៅអត់ទេស្រុកមនុស្សឯណាមិនមិននិយាយពីស្លាប់ឯណាទីហោះតែគេត្រូវចម្លៀសញាតិញោមឬក៏គេបញ្ជូនញាតិញោមទៅនៅអាមេរិកកាំងអញ្ចឹងប៉ុន្តែគេហាមផ្ដាច់ឈប់ឲ្យមកស្រុកខ្មែរហើយមកទៀតគេចាប់ដាក់គុកទីហោះអញ្ចឹងណាហើយយើងមានផ្ទះមានសបាយច្រើនមានចកាមានអីច្រើននៅ មានទ្រព្យមានសម្បត្តិមានឡានមានអីច្រើននៅស្រុកខ្មែរហ្នឹងតើត្រូវមិនត្រូវទៅទៅខ្លួនទៅទេឬក៏ត្រូវលក់របស់ហ្នឹងយកទៅលក់ទេលក់អីលក់អីណាត្រូវតែលក់ហើយមែនទេអានេះប្រសិនបើយើងត្រូវ ផ្លាស់កន្លែងយើងឈប់មកនៅកន្លែងហ្នឹងមិនមែនចុះទៅដោយតទេទេ មិនមែនចង់ទៅដោយតទេទេពិតជាលក់យកលុយទៅទិញផ្ទះថ្មីមែនទេមែនទេពីស្ដាប់ប៉ុណ្ណឹងយល់ដែរហ្នឹងអាពិតជាលក់ហើយបើគេថាហេតុទៅដល់កុំយកអីអូមិនព្រមទៀតផងមិនព្រមទេណាសំបីអ្នកខ្លះឆេះផ្ទះហ្នឹងគេថាកុំចូលអូរត់ចូលក្នុងភ្លើងហ្នឹងទៀតដើម្បីទៅយករបស់សំខាន់សំខាន់ចេញមកមែនហ្នឹងហើយ ព្រះធម៌បានដាស់តឿនរំលឹកយើងទាំងអស់គ្នា ថាអត្តភាពនេះដូចភ្លើងកំពុងឆេះហើយឆេះរាល់ថ្ងៃណាញាតិញោមឆេះតាំងពីសក់ខ្មៅឡើងសក់សអស់ហ្នឹងឆេះឆេះតាំងមុខតាំងដល់មុខជ្រាវអស់ហ្នឹងគេឆេះទេក្តៅឆេះបន្តិចអលួយអស់ហើយតែពេលងប់អលួយអស់ហើយហ្នឹងហើយឆេះទាំងភ្នែកឆេះទាំងស្អីស្អីទាំងអស់អញ្ចឹង អ្នកលោកតាអាចារ្យក្តីប្រសង់ក្តីដែលនាំយើងធ្វើបន់ធ្វើកុសលណាយើងកុំទើសចិត្តយើងកុំតោះចិត្តដូចជានាំយើងយកទ្របចេញពីផ្ទះដែលភ្លើងកំពុងតែឆេះអញ្ចឹងគាត់យកមានយកមកធ្វើអីលោកយកមានយកមកធ្វើអីមកធ្វើអញ្ចឹងធ្វើវត្តធ្វើអីអញ្ចឹងធ្វើដើម្បីអីដើម្បីយើងចូលមកយើងជ្រះថ្លាយើងថ្វាយបង្គំកើតបន់កើតកោសាលទាំងអស់គ្នាតែអញ្ចឹងទេវាមិនមែនជាស្អីទេហ្នឹងហើយ ហើយបើថាយើងទុកនៅទាំងផ្ទះអត់បានធ្វើរបស់អីហ្នឹងតងប់ទៅបោះគេអស់ហើយណាណាបោះគេហើយបោះកូនក៏ដោយមិនដែលឃើញកូនឯណាពេលដែលម្ដាយទុកទ្រពទុកសម្បត្តិឲ្យដាក់ផ្លាកនេះជារបស់ម៉ែដាក់ឈ្មោះម៉ែនេះបោះអីអត់មានណាដាក់ចឹងទេតែបើធ្វើក្នុងវត្តមានគេដាក់ឈ្មោះឲ្យមែនទេលោកដាក់ឈ្មោះឲ្យនោះតាមលបងតាមអីតាមពហិយតាមអីគេដាក់ឈ្មោះឲ្យ ចែកឲ្យកូន30000ដុល្លារក៏ដោយលោកកូនឯណាទៅសេលុយដាក់ឈ្មោះម៉ែនៅក្នុងលុយហ្នឹងកសាងផ្ទះម៉ែឲ្យលុយធ្វើកសាងផ្ទះក៏ដោយម៉ែដាក់ថាជាអំណោយរបស់ឪពុកខ្ញុំដែលអាណាថាអញ្ចឹងទេមែនទេដែលពីណាថាអញ្ចឹងទេមានសរសេរថាផ្ទះនេះជាអំណោយរបស់ឪពុកនៅចាប់ជ្រោចអ្នកម្ដាយចាប់ក្អុកអីចឹងទៅអត់មានមែនទេ តែបើធ្វើក្នុងវត្តធ្វើកត់ធ្វើសាលាលោកដាក់ឈ្មោះឲ្យងាប់ទៅហើយខ្មោចយាយនឹងនៅឈ្មោះនៅទៅលើសាលានឹងទៀតណាមែនឬមែនកុំចេះតែមែនណាហ្នឹងហើយហើយហើយហើយចិញ្ចឹមកូនយូរហើយចែកគោចែកកបីហើយនឹងពេលចែកគោទៅគេមានសរសេរផ្លាកដាក់ស្នែងគោថានេះជាគោអំណោយរបស់ពុកខ្ញុំមានទេគ្មានទេហ្នឹងគ្មានទេ ដល់អញ្ចឹងហើយបានកូនវាចេះតែភ្លេចគុណម៉ែគុណឪព្រោះវាអត់បានសរុបវាអត់បានធ្វើបញ្ជីថាម៉ែនឹងស្រឡាញ់បានប៉ុណ្ណាហើយម៉ែនឹងឲ្យអស់ប្រមាណហើយបើឡើយវាចេះតែភ្លេចទៅចុងក្រោយមកឆ្លោះគ្នាត្រឹមតែម៉ែចែកឲ្យដីមិនគ្រប់មិនស្មើគ្នាតោះគ្នាអារឿងនោះមានរឿងមួយគេនិយាយដូចកប្លែងលេងឪពុកនឹងមានឡានមួយដល់ពេលឪពុកចិត្តស្លាប់ទៅអូគេពឹងពេតពេតអូចាក់មិនឲ្យឪពុកខ្ញុំនិយាយផ្ដាស់ផ្ដាំបានតែពីរបីម៉ាត់ខ្ញុំអស់ចិត្តណា ស្ដាប់ពីក្រៅទៅស្មានតែកូននឹងដឹងគុណណាស់អញ្ចឹងណានឹងដល់ពេលចាក់ទៅពុកនឹងក្អកខឹសខឹសចេញមកអាចនិយាយបានទងរុនពុកពុកពុកឡាននឹងទុកឲ្យប្អូនឲ្យទុកឲ្យខ្ញុំសួរច្បាស់កុំឲ្យវាទាស់គ្នាគេមិនចង់បានស្អីទេគឺថាចង់បានដឹងថារបស់នឹងឲ្យអាណាល្អទេល្អទេល្អបើមិនថាឲ្យទៅឆ្លោះគ្នាងាប់ មែនមែនចឹងមិនថាគេឲ្យដកដង្ហើមពីរបីខ្យល់ទៀតហ្នឹងមិនមែនដើម្បីពុកទេដើម្បីឡានយល់ទេយល់ទេម៉ែហ្នឹងអាអីដូចអាត្មាដើរតាមផ្ទះអីគេដាក់ក្បាលវិញគេមិនដែលដាក់ក្បាលម៉ែក្បាលឪផងមានក្បាលគោក្បាលក្របីក្បាលខ្ទីងក្បាលប្រាស់អីហ្នឹងគេដាក់ទាំងក្បាលម៉ែក្បាលឪស្បែកបើគេដាក់ អើបើថាក្បាលជាក្បាលខ្មោចវាពិបាកដាក់ណាស់វាអាក្រក់កហូងហូងគ្រាន់តែរូបថតម៉ែឪមកផ្ទាំងប៉ិនប៉ិនហ្នឹងអាកម្រឃើញកូនណាថតផ្ដិតទុកកម្រមែនដើរមើលអត់ងាយឃើញសោះម៉ែឪនោះវាអត់មានតម្លៃសោះបើបិទបិទរូបមីថងខ្វៅមីសាយចៃអីណានោះសុទ្ធតែអាតួខុននោះមែនឬមែនណាម៉ែឪខ្លាំងងប់គ្រាន់តែរករូបថតដាក់មុខមឈូឲ្យសមមួយគ្មាន មែនអត់គំនិតសោះបើសម័យពីដើមវាក្ររូបថតវាក្រអប្រៃអីទៅវាអានឹងថាវាពិបាកគ្រាន់តែផ្ដិតរូបម៉ែរូបឪប្រពន្ធនឹងទុកក៏គ្មានដែរអ្នកខ្លះនោះណាមានទេញាតិញោមខ្លះមានអញ្ចឹងឯងមានកូនអញ្ចឹងទេមានខ្លះហ្នឹងមិនតាន់មានរូបថតដាក់មុខមឈូសហ្នឹងហ្នឹងអាខ្លះក៏មានខ្លះថតខ្លួនឯងទេមានហ្នឹងឲ្យកូនមានកំណត់មកនោះដូចងាយសោះណ៎មែនទេ មែនទេអឺលោកនឹងស្ដីមែនប៉ុន្តែស្ដីវាត្រូវដែរណាហ្នឹងហើយយើងគិតមើលបើម៉ែងាប់អីទៅថតរូបឯណាទៀតដល់ពេលស្លាប់បាត់អត់មានរូបថតអត់អីហ្នឹងមិនដឹងថាអូស្ដាយម៉ែស្លាប់បាត់មុខមាត់មិនដឹងមិនហ្នឹងហើយប៉ុន្តែមនុស្សយើងវាច្រើនតែមិនមិនចេះសោកស្ដាយរបស់អីដែលកំពុងមានមិនចេះសោកស្ដាយទេណាអញ្ចឹងគ្រាន់តែផ្ដាំណានោះកូនចៅទូចទូចឲ្យចេះឲ្យដឹងហើយយើង ដឹងទៅញាតិញោមចេះតែប្រាប់តតគ្នាទៅ ការងារសំខាន់របស់សំខាន់មិនចេះទុកដាក់អញ្ចឹងថ្មគ្រាន់តែដើរតាមផ្ទះថ្មដឹងបើឃើញគេដាក់រូបថតម៉ែពុកគេអញ្ចឹងថ្មដឹងតែកូនចៅហ្នឹងយកចិត្តទុកដាក់ជាមួយម៉ែឪបានប្រឌិតរូបម៉ែរូបឪដាក់ផ្ទះអញ្ចឹងមានន័យថាយកចិត្តទុកដាក់ជាមួយម៉ែឪបើថាឡើងទៅផ្ទះណាឃើញតែរូបមីស័យចៃមីសងខ្វៅស្អីគេហ្នឹងទេមីធ្លាកកផ្លូវត្រឹមកផ្លូវត្រឹមកកអីហ្នឹងទេ អូនេះអត់ទេមិនសូវយកចិត្តជាមួយម៉ែឪទេណាគេដាក់តែរូបស្អាតស្អាតដើម្បីប្រកាត់កូនគេឲ្យបានល្អតែប៉ុណ្្នឹងទេខ្លះនោះណាគេថាឲ្យប្រពន្ធគេមើលរូបណាស្អាតស្អាតបានកូនល្អមិនដែលចោលចិត្តចងចាំឲ្យកូននឹងមានម៉ែមានឪជាអារម្មណ៍នឹកឃើញម៉ែឃើញឪឃើញចដូនឃើញចតាអត់អ្នកខ្លះទេមិនមែនថាញាតញោមទេហើយបើត្រូវមិនបាច់ងល់ទេណ៎យល់ទេ យល់ទេហ្នឹងហើយហើយសំណួរមួយទៀតនេះតើសេចក្តីសំខាន់របស់មនុស្សគឺអ្វីមនុស្សយើងគ្មានស្អីសំខាន់ទេបើនិយាយមកតួខ្លួនមិនគ្មានស្អីសំខាន់ទេចាញ់សាច់ជ្រូកផងមនុស្សយើងងាប់ មានតែអស់លុយទៀតមែនមែនមនុស្សអត់មានចំណេញអីទេមកតួខ្លួននេះអត់មានចំណេញអីទេប៉ុន្តែអ្វីដែលសំខាន់ដែលមាននៅក្នុងមនុស្សគឺគុណធម៌ ណាមានគុណធម៌ទៅមនុស្សទៅជាខ្លឹមយើងគិតមើលមនុស្សកើតមកស្មើគ្នាទាំងអស់មានដៃមានជើងមានមុខមាត់មានអវយវៈចុះហេតុអីមនុស្សខ្លះទៅណាមកណាគេគោរពរាប់អាន ខ្លះនឹងគេកោតក្រែងហ្នឹងអាអាហ្នឹងវាមកពីអីថាមិនមែនមកដោយសាររូបរាងទេមិនមែនដោយសារមុខមាត់ទេមិនមែនដោយសារអវយវៈទេដោយសារអវ័យដែលមាននៅក្នុងមនុស្សនឹងណាបើនិយាយពីធូតដែលធ្វើឲ្យមនុស្សជាខ្លឹមទៅបានទីមួយគឺមានសិល ទី2គឺមានធម្មៈទី3គឺមានអឺហ្នឹងមួយហ្នឹងទុកញាតិញោមថាមើលមានមានអីបើប្រគ្រប់ឲ្យយើងទៅជាមនុស្សល្អក្នុងសង្គមកើតទៅណាមានសិលគឺនិយាយពីអរិយាបទល្អណាហ្នឹងហើយមួយទៀតហ្នឹងគេហៅធម្មៈគឺគុណធម៌នឹងឯងហ្នឹងហើយហ្នឹងវិជ្ជវិជាមួយទៀតនៅមួយទៀត បើញាតិញោមគិតមើលឥឡូវថាមានវិជាចេះដឹងគ្រប់គ្រាន់ហើយមានចរិយាមេរយាទសមរម្យណាហើយមានសង្កហៈធัวណាហើយមានស្អីមួយទៀតញាតិញោមថាមើលថាមើលដើម្បីឲ្យឲ្យខ្លួនឯងនឹងវាគ្រប់គ្រាន់មើលខ្វះអីមួយទៀតគុណសម្បត្តិដ៏ល្អហ៎នឹងថាទៅចេះថាទៅនឹង អញ្ចឹងអាត្មាចង់និយាយថាក្នុងខ្លួនមនុស្សយើងបើនិយាយពីក្លឹមវិញអត់មានទេបើបើរាងកាយរបស់ពពុទ្ធមានចំណែកល្អអតិធិធព្រះអង្គមានតម្លៃមែនទេព្រះសរីរកធាតុព្រះអង្គមានតម្លៃទេមានទេខ្មោចធម្មតាឆ្អឹងគេខ្លាចប៉ុន្តែ បើធាតុរបស់ព្រះអង្គវិញមានតែដើមគ្នាមែនឬមែនហ្នឹងអាអាហ្នឹងមកពីអីមកពីគុណធម៌ព្រះអង្គនឹងធ្វើរហូតដល់របស់ខាងក្រៅអត់ខ្លឹមទៅជា ខ្លឹមហ្នឹងហើយប៉ិនគ្រាន់ថាអ្វីដែលល្អជាងហ្នឹងគឺគុណធម៌ព្រះអង្គដដែលហ្នឹងហើយហើយចុះញាតិញោមគិតមើលអាសាច់យើងគិតតម្លៃប៉ុន្មានដែរពេលស្លាប់ទៅគិតគិតថ្លៃឲ្យមើលសាច់សាច់ឈាមដែលស្រឡាញ់ណាស់ហ្នឹងគិតថាកាត់ថ្លៃប្រហែលហ៎ណាថ្លៃប៉ុន្មានដែរឧទាហរណ៍ទេណាឧទាហរណ៍តែគេហូបកាទៀវអី យើងទៅមិនស្លាប់អីលោតែយើងលបេះសាច់អីចូលកាទៀវគេមកដុំអីគេហូបទៀតទេហ៎ឥឡូវមិនបាច់ដល់ស្លាប់ទេនៅរស់ហ្នឹងទីហោះថាកំពុងតែភាសាទាំងអីទាំងអស់គ្នាទីហោះមុខយើងល្អណាស់ហើយស្រាប់តែមុតអីបន្តិចហូរឈាមចូលទឹកសឡហ្នឹងគេហូបទៀតទេហូបទៀតទេហើយតម្លៃប៉ុណ្ណាដែរហ្នឹងអាមនុស្សយើងរស់អាចមានតម្លៃជាង សត្វតែបងងាប់ថោកជាងសត្វមែនទេឧទាហរណ៍ម៉ែគិតធ្វើតឡងមួយញាតញោមបន្តិចណាឧទាហរណ៍ណាអាត្មាមានកូនក្រមុំមួយអាត្មាកាត់តម្លៃថាថោកទេតែ3000ដុល្លារអីទៅនឹងមធ្យមប្រកូនគេមានមានច្រើនជាងនឹងខ្លះ10000អីនោះអាត្មាសឹកទៅវិញរួមប្រពន្ធបានទេ10000អីនោះហើយ ឧទាហរណ៍ញាតិញោមញាតិញោមតដឹងកូនអាត្មាហ្នឹងឲ្យថ្លៃផ្ទះថ្លៃទៅដោះអីហ្នឹង3000ដុល្លារចិត្តដល់ថ្ងៃការហើយស្រាប់តែកូនអាត្មាហ្នឹងងាប់ឧទាហរណ៍ណាហើយអាត្មាថាប្រឡងអើយឥឡូវ3000ហ្នឹងខ្ញុំមិនយកទេការកូនខ្ញុំទាំងដុលចុះខ្ញុំចេញទាំងអស់នៅយកមកការទៀតទេការទៀតទេមិនងាប់ហើយហ្នឹងហើយឥឡូវចេះចុះ ខ្ញុំថែមឲ្យ500ដុល្លារទៅវិញ ការយកខ្មោចកូនខ្ញុំទៅទុកផ្ទះចុះយល់ទេចុះបើជ្រូកវិញចុះបើជ្រូកវិញកាលកាលវានៅរស់កាលវានៅរស់ញាតិញោមនៅទិញជ្រូកថ្មទៅហ្នឹងឧទាហរណ៍ថាតម្លៃ1លានរៀលវាធំហ្នឹងដល់ងាប់ទៅដល់ងាប់ទៅ ថ្មថាឥឡូវជ្រូកខ្ញុំងាប់ហើយយកតេទៅចុះយកទេ យកទេចាំទៅអត់យកទេអញ្ចឹងពេលងាប់មនុស្សយើងឲ្យជ្រូកណាថ្លៃជាងកុំខន់បើពេកហ្នឹងហើយអញ្ចឹងមិនថាពេលដែលយើងរស់ត្រូវតែធ្វើអំពើជាប្រយោជន៍ណាកុំឲ្យងាប់ទាំងរស់មួយមានមួយទៀតអឺខ្ញុំបកណាអឺវិជ្ជរា សូមសួរលោកម្ចាស់គ្រូតើតទៅបញ្ញាពិសង្ខារាប់ថា ជាមេដែរចុះធ្វើបន់ធ្វើអ្វីមេរៈប្រែថាសម្លាប់មិនមេប្រែថាអាក្រក់ទេណាមេមេយើងកុំសំដៅនៃតែទៅលើអាក្រក់មេរៈហ្នឹងប្រែថាសំសម្លាប់ណាប្រែថាសម្លាប់ចុះកុសលនឹង សម្លាប់ទេ ថាវាសម្លាប់ដែរពីព្រោះកុសលនឹងបង្កើតយើងជាមនុស្សហើយឲ្យមានសេចក្តីស្លាប់បង្កើតជាទេវតាក៏ឲ្យមានសេចក្តីស្លាប់បង្កើតជា ព្រំទីបំផុតក៏ក៏ស្លាប់ដែរចឹងបានទុកថាជាមេព្រោះបង្កើត នៅកន្លែងស្លាប់ចឹងណាដល់ទៅ លោកកតរៈកុសលមិនចាត់ថាជាមេព្រោះមិនបានបង្កើតកំណើតសត្វលោកឲ្យស្លាប់ទៀតយល់ទេ អត់យល់ទេយល់ទេអត់យល់ទេអាហ្នឹងថាឲ្យធ្វើប៉ុនឥឡូវថាប៉ុននឹងមានដែរមានតែធ្វើបាបម្ដងអញ្ចឹងមិនបានតែអញ្ចឹងទេណាសេចក្តីនេះទល់តែសិក្សាច្រើនណាញាតិញោមត្រូវសិក្សាច្រើនពីព្រោះបដិច្ចសមុប្បានជាធូរជ្រៅអឺហើយសួរទៀតថាអានេជាវិសង្ខាហ្នឹងយ៉ាងម៉េច អានេះជាហិសង្ខាគឺកុសលដែលខ្ពស់ដែលប្រមាណមិនបានកុសលដែលខ្ពង់ខ្ពស់សំដៅដល់អរូបាវចរៈកុសលកុសលនឹងបើថាឲ្យសត្វលោកកើតនឹងគឺថាកើតអាយុវែងរហូត84000កាប់អីនោះនឹងនៅអរូបព្រំអីចឹងទៅវាលើសលើសអំពីកាមាវចរៈកុសលហើយនឹងរូបាវចរៈកុសល ជាកុសលដែលក្រៃលែង ហៅថាអនេញជាពិសង្ខាអញ្ចឹងបញ្ញាពិសង្ខានិងអបញ្ញាពិសង្ខាក៏ចាត់ថាជាមេប៉ុន្តែមិនមែនជាមេនាំសត្វទៅរនរកទេមិនមែនមកកាត់ផ្ដាច់ជីវិតសត្វលោកដោយដូចជា អ្នកមានចិត្តបែបទេដែលចាត់ថាជាមេគឺប៉ុននឹងវាតតែងជាតិកំណើតដោយធ្វើប៉ុនច្រើនទៅការជាទេវតាហើយដល់តែយើងសិក្សាមក ទេវតានឹងស្លាប់ដែរសួរតែស្លាប់នឹងមកពីអីថាមកពីជាតិនេះឃើញទេហើយជាតិនឹងបានមកពីអីថាបានមកពីប៉ុននឹងអ្នកតតែង ចឹងទៅប៉ុននឹងវានៅតែជាមេយល់ទេលែងយល់ទេណាយើងប្រាថ្នារាល់ថ្ងៃយើងមិនប្រាថ្នាឲ្យកើតមនុស្សជាងការបើឲ្យប្រាថ្នាឲ្យកើតជាទេវតាយើងអរគុណប៉ុនណាស់ទៅហើយប៉ុនវាតោះតែម្យ៉ាងប៉ុននឹងវាធ្វើឲ្យយើងអត់ងាប់មិនកើតទីបំផុតនៅតែឲ្យយើងស្លាប់ដដែលអស់អាយុងាប់ឬបើមិនងាប់ទេស្លាប់មែនទេ ហើយសួរថាងាប់សារក្រោយនឹងបានមកពីណាថាបានមកពីប៉ុននឹងបញ្ជូនទៅកើតមិនចឹងយល់ទេយល់ថាម៉េចងាប់ដោយសារប៉ុនហ្នឹងហើយងាប់ដោយសារប៉ុននឹងវានាំបញ្ជូនឲ្យទៅកើតកន្លែងនោះអញ្ចឹងបានជាជាកុសលទាំងអស់ហ្នឹងបុណ្យទាំងអស់ហ្នឹងហៅថាលោកយៈបុណ្យឬថាលោកយៈកុសលដល់ទៅកុសលវាឈប់ឲ្យស្ដាប់ស្លាប់គឺលោកុត្តរៈកុសលដូចជាមគ្គផលអញ្ចឹងអត់បានបង្កើត ជាតិកំណើតឲ្យសัตว์សម្រាប់ស្លាប់តទៅទៀតទេអាហ្នឹងទៅមិនអាចចាត់ថាជាមាកើតយល់ហើយមិនយល់កំដឹងបខំមិនទេធัวព្រះបើណែអឺខំសំដែងនឹងសំដែងឲ្យយល់ប៉ុន្តែថាយល់មិនយល់វាអាស្រ័យទៅលើអបៈនេះអបៈនិស័យស្ដាប់ថ្ងៃហ្នឹងមិនយល់ព្យាយាមស្ដាប់តទៅទៀតទៅ ការសម្ដែងធัวដល់ពេលវេលា1ម៉ោងជាងប៉ុណ្ណឹងសំគួរដល់នៅពេលវេលាមិនចាប់តែប៉ុណ្ណេះឯងអេវ៉ាំងទៅប្រាក់បូជាពធោទេសនាទាំងអស់មាន ប្រមាណវិញ46ម៉ឺនណានឹងហើយ40ម៉ឺន42ម៉ឺនណាអា ហើយប្រាក់ញាតញោមបូជាពធោជាបន្ថែមទៀតហ្នឹងគឺញោមអមលក្ខណៈ10ដុល្លារបាទសិកាលេងអម5ដុល្លារញោមប្រុសស្រីថ្ម10000រៀលបាទសក់ហុងបុនបាទសិកាហុងបុនផល10000រៀលបាទសិកាកើតស្រុន10000រៀលបាទសិកាពៅនាង10000រៀលបាទសិកាលឹមបាទសិកាអឺម៉ាម៉ារឿន10000រៀលទៀតអញ្ចឹងថែម50000រៀលទៀតទៅជា 47ម៉ឺនណាហើយនឹង15ដុល្លារទៀតណាអោហើយបូកជាមួយទៅ20ដុល្លារទៀតមិញហ៎នឹង20ដុល្លារទៀតជាង35ដុល្លារជាងប្រាក់ខ្មែរ47ម៉ឺនហើយនឹងប្រាក់ដុល្លារ35ដុល្លារសូមទុកដាក់ប្រាក់បូជាពធទេសនាទាំងអស់នេះចូលនៅក្នុង កម្មវិធីបនកាន់អង្គថ្ងៃនេះនឹងរៀបចំបនកុសលឲ្យបានសបាយច្រើនទៅណាប៉ុន្តែគុំសបាយបែកក្បាលណាណាឲ្យសបាយក្នុងបនក៏សាលសូមអនុមោទនា